មិនទៅសកាត់លើជើងគាត់អញ្ចឹងបាក់ជើងគាត់បាត់ហើយແມ່បង ហេអូហេត្រីគេត្រីគេបងខំតែហៅប៉ូលីសអត់មានភារកិច្ចឲ្យណៃត្រូវមកមកលើកម៉ូតូលើកអីចឹងអញ្ចឹងមិនដឹងខុសដឹងត្រូវណានេះត្រូវត្រូវធ្វើចឹងត្រូវចឹងដាក់ទៅវិញដាក់វិញដាក់វិញដាក់ទៅវិញអត់ត្រូវទៅចូលផងប៉ូលីសគេអត់តមកបោះវិញទេទៅមកអារឿងសុំទោសវាអត់សំខាន់ទេតែថ្ងៃក្រោយកុំភ្លើចឹងទៀតថ្ងៃក្រោយកុំភ្លើខ្ញុំគាត់ចង់ជួយគាត់តែបងម្នាក់ម្នាក់ គិតតែរឿងខុសរឿងត្រូវ តែតាមពិតបងខ្លាចខ្ញុំទុកដាក់ខ្លួនព្រោះតែអញ្ចឹងហើយខ្ញុំអត់បាំងប្រពន្ធខ្ញុំអត់បាំងជើងព្រោះខ្ញុំគ្រោះថ្នាក់លើដងផ្លូវគ្មានអ្នកណាអើពើគ្មានអ្នកណាជួយទេម្នាក់ម្នាក់មិនអើពើមិនខ្វល់ខ្វាយពីខ្ញុំទេតើបងអាចយកបេះដូងមកដាក់លើភាពខុសត្រូវបានអត់យើងត្រូវអធិស្ឋានគ្នា ជួយគ្នាបើខ្ញុំខុសខ្ញុំសុំទោសបង តាមក៏ពិតអឺពួកយើងឥឡូវតែចង់រកខុសរកត្រូវរៀនខ្លួនហើយចង់ឈ្នះចង់ចាញ់ អញ្ចឹងបងសុំទោសណារាល់តែទង្វើដែលបងបានធ្វើខុស